កេសាកោតមយេស្រីប្អូនអើយស្រីអើយចូលចាំបានដាំណាយបងសូន ណាមើផ្ដាច់លើកនណាថែសូមអូនមេត្តាត្រាប្រណីបងបានក្រសោតណែ យព្រះរាជបុត្រកំណត់បានត្រឹម5ទីថ្ងៃអើយនឹងសូនជីវិត ចោលបត់ណើយខ្លាយអើយខ្សិនខ្សៃទៅកាន់ណែលោកខាងនេះធ្វើមិនដាច់សង្ខេ ជីវ៉ាសាន់កើតហើយតែងខ្ចាត់បាត់រត់រាយររូមនុស្សសាន់ ផងនេះនេះតែងតែបែងឃ្លាយេជាធម្មតាដំណាកាលអង្គឯ ព្រះនេយកាំងអើយដាញ់ធ្វើទុកការងក្នុងប្រឹងសាក្នុងព្រៃអូឡាវេ ស្រុកគេយានេរញជរីមហានេអតិជាស្ទឹងចន់ចាស់អើយពី បុរាណដែលបានល្បីឈ្មោះសង្ឃរណីពេលនោះសំដេចព្រះមនី ស្វែងរកវិធីពោធិញ្ញាណសូមអនុមោទនាអោប្រងពន្លងមៀងម្ដាយអើយ កូនអើយនាងស្គមអ្វីម្លែងណាម្ដាយស្ដាយនាងពេញអិនអំប្រមា បមីយ៉ាងណាក៏ពុំបានកូនអើយកូនកើន5ពេលថ្ងៃខ្លួនម្ដាយ ខ្សិនខ្សៃចាងចោលខានទៅកើតត្រៃត្រង់សួវិញមាននិយតានទេវលង លោកអីលើម្ដាយដឹងដំណឹងដោយទេវតាប្រាំតារូបកូន ល្អពេញកើទ្រង់ទ្រាយឆោមឆាយអត់អាស្រូវអីលើគឺមិនដេញស្គម អីដល់ម្លែងនេកាលសំដាច់ព្រះសាស្តា លើព្រះវាចាមេត្តាផ្ដាញ់ប្រែព្រះអង្គពុំលងឡើយទ្រង់ឆ្លើយតមទៅ យដូច្នេះខែបបិទ្ធព្រះមេមានគុណទាំងអន់លះលន់ អានបីនឹងឧបមា ទូលបង្គំសូមខនព្រះមេត្តាកុំសោយសោកាងឯ ណាមកចឹងអើយទូលបង្គំមិនស្លាប់ទេមកចាំងថ្លៃថ្វីបើរាមរៃយ៉ាងនេះហើយ ហេតុនិងសូមអ្នកស្រាងតងស្បាយម្ចាស់អើយសូមវេលា